ម៉ាស់ម៉ាស់ម៉ោម៉ាស់គ្នាយើងមកស៊ីកដោកដោយើងមានកណាត់តែមកមិនតាន់អស់ហើយ តោកុំចង់យកសាច់មន់មកដោអើព្រោះកដៅបង មានតែមួយកដាក់សាច់មន់មកដោអើព្រោះកដៅបងមានតែមួយកដៅកដៅកដៅនិយាយរឿងកដៅបងហូរទឹកមាត់កដៅកដៅកដៅនិយាយរឿងកដៅបងហូរទឹកមាត់ស៊ីទាំងកដៅស្គមកដៅធាត់អើស៊ីទាំងកដៅស្គមកដៅធាត់លើកលែងតែកដៅក្នុង ដៅកដៅកដៅកដៅបងចូលចឹងចូលចឹងស៊ីកដៅលាក់គ្រឿងងាំងឲ្យក្រហមផៅអឺលាក់គ្រឿងងាំងឲ្យក្រហមផៅកុំចង់ញ៉ាំសាច់មន់មកដោ ចិត្តចូលចិត្តស៊ីកដៅស៊ីទាំងកដៅខ្មៅកដៅសឲ្យតែកដៅបងស៊ីទាំងអបងស៊ីតែកដៅស្រែទេអាចកដៅស៊ីក្រុងបងមិនដែរស៊ីសោះស៊ីហើយខ្លាចថាខ្លោងព្រោះព្រោះកដៅពីក្រុងកក្រិចកក្រិចណាកដៅកដៅបងចូលចិត្តចូលចិត្តស៊ីកដៅកដៅកដៅកដៅបងចូលចិត្តចូលចិត្តស៊ីកដៅលាក់គ្រឿងងាងឲ្យក្រហមផ